អឺអូខេសួស្តីទាំងអស់គ្នានឹងជួបជាមួយខ្ញុំទៀតហើយ Razer Gaming អូខេអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបកស្រាយតាក់ទងទៅនឹង Fileman ហ្នឹងហើយអ្នកទាំងអស់គ្នាប្រហែលជាដឹងហើយគឺ Fileman គេចាប់ដើមធ្វើការ update Fileman ចាស់ចាញ់ហ្នឹងហើយ Fileman ចាស់ចាញ់ហើយដាក់នៅ Fileman ថ្មីហើយ Fileman ថ្មីអឺអស់ការពី Fileman ចាស់គឺចង់និយាយថា state បើកមកគឺស្លាច់យើងស្រឡាញ់ទេអញ្ចឹងយើងត្រូវដាក់ hero យើង តែចំពោះ file មិនថ្មីគឺយើងធ្វើការ random ក្នុងការ random នេះវាមានពី3លក្ខណៈអស់ហ្នឹងហើយមានថាអាចធីមវាដូចជាមាន3ប្រភេទអញ្ចឹងមួយប្រភេទវា random ស្រាប់អាណាប្រភេទទៀត random ស្រាប់អាណាមួយប្រភេទទៀតវា random ស្រាប់អាណាវាមាន3អញ្ចឹងណាអូខេឥឡូវយើងចូលទៅមើលទាំងអស់គ្នាទៅស្រួលខ្ញុំបញ្យល់បន្តិចហ្នឹងហើយអូខេតោះ let's go អញ្ចឹងយើងបើកមក CX2 event beta នេះបន្ទាប់មកទៀតយើងយក file element អញ្ចឹងដំបូងឡើយយើងត្រូវយកលើគេនេះដើម្បីយក color file element មកមួយសិនណា នឹងអញ្ចឹងយើង open វាមកយើងនឹងទទួលបាន file element មួយនេះអញ្ចឹង file element នេះទៅពេលយើងបើកមកវា random វា random state ទេអ្នកទាំងអស់នេះវា random state នឹងវា random ដូចរបស់ខ្ញុំអញ្ចឹងវា random ចេញមកនេះអឺនេះវា random ចេញមកវាអឺ state នេះអឺអានេះស្អាតណា random អីបាន dodge ដល់300ដុចនេះកលហើយ alt property 10ទៀតអែម ប្រហែលថាបើសិនជាករណីយើងអត់យកវាទៅ random ទេវាអត់ឡាអាក្រោមទេព្រោះយើង random វាតែវាឡាក្រោមដល់ level 12ហ្នឹងហើយឥឡូវយើងបើក item random សិនអូខេតាំងទី1អានេះណាចុយច្រឡំដាក់ចូល hero អត់អីតោះចាំទៅយកមកសិនហើយទី2អានេះទី3អានេះអូខេអញ្ចឹងវាមាន3 item ណាវាមាន3 item នេះ3 item អញ្ចឹងអានេះអឺខ្ញុំបញ្យល់តិចណាអានេះគឺ random នេះគឺ random ទៅលើនេះចាប់ចាំបន្តិចអ្នកនរនេះខ្ញុំខ្ញុំ screen shot ឲ្យអ្នកទាំងអស់គ្នាមើលចាំបន្តិចតម្លាក់ game ចេះចុះក្រោមសិនហើយខ្ញុំបើកកម្មវិធីនេះមួយចាំបន្តិចខ្ញុំកាត់ឲ្យអ្នកទាំងអស់គ្នាមើលបន្តិចអូខេអញ្ចឹងខ្ញុំសូមដាក់បែបនេះដោយសារយើងអាចយកមកបញ្ជាលើវាបានអញ្ចឹងណាហ្នឹងហើយ ចឹងនេះហ្គេមយើងអានេះអានេះអូខេអញ្ចឹងខ្ញុំបញ្យល់ប្រាប់តិចណានេះខ្ញុំដាក់ផ្ទាំងបែបនេះដោយសារយើងស្រួលមើលតិចណាហ្នឹងហើយប្រហែលជាមិនប្រកាន់អីទេតែខ្ញុំព្រមវាកើតទេនេះអត់កើតទេអូខេអ្នកទាំងអស់គ្នាអញ្ចឹងខ្ញុំបញ្យល់មួយមួយអញ្ចឹង file element color នេះគឺយើងនឹងធ្វើការ random ទៅលើនេះពួកអា state ក្រោមនេះពួក state ក្រោមនេះនេះពួក state ក្រោមនេះហ្នឹងហើយ state ក្រោមនេះហើយចំពោះអានេះ file color stone គឺវានឹង random ពណ៌លើនេះពណ៌លើនេះនេះអញ្ចឹងមានថាកលៈលេខ4ដល់លេខ8ណាប្រានេះអាអានេះចាប់ពីនេះឡើងលើណាហើយមួយទៀតអានេះគឺយើងនេះ venue well venue stone នេះអានេះប្រើ random level អត់ random ទេអានេះបូកឲ្យឡើង level វាមកព្រោះនេះវា level 1លើ level 12នេះតោះនេះឃើញទេនេះមើលមិនឃើញទេទូចពេកទេ ខ្ញុំព្រិចអត់បានទេបងបានប៉ុណ្ណឹងអញ្ចឹងនេះវា1ទៅ12ណា1ទៅ12អូខេឥឡូវខ្ញុំធ្វើឲ្យមើលតោះអញ្ចឹងដំបូងយកនេះចេញក្រៅសិនមកអឺយើងទៅច្បាស់ខ្លួនឯងថា hero យើងមាន goal ហើយ goal អ្នកអត់ដឹងហើយយើងបើកយកពីនេះមកអញ្ចឹងខ្ញុំ random ឲ្យមើលមួយអញ្ចឹងដូចខ្ញុំប្រាប់អញ្ចឹងអញ្ចឹងមិញអានេះគឺខ្ញុំបញ្ជាក់ប្រាប់ហើយគឺវា random នេះវា random ចាប់ពីចន្លោះនេះមកចន្លោះនេះណាអញ្ចឹងចាំមើលវាដូរណា នេះដាក់មកផ្លាប់នេះអូខេអញ្ចឹងឃើញទេវាដូរហ៎បោះញ៉ាំមកដំបង300ឃើញទេអ្នកនរនេះអានេះវាដូរមកសល់150ឃើញទេអញ្ចឹង មានថា state លើនេះ state លើនេះវាអត់ដូរទេ state លើណានេះ state លើឡើយនេះខ្ញុំមើលរូបនេះស្រួលមើលជាងនេះ state លើឡើយនេះអញ្ចឹងមានថា state លើចាប់ពីកន្លែងនេះទៅ ចាប់ពីកន្លែងនេះទៅហ្នឹងហើយយើង យើងប្រើនេះយើងប្រើនេះណា Stadler Stadler ចាប់ពីនេះឡើងមកយើងប្រើហ្នឹងហើយចាប់ពីនេះម្ដងនេះចាប់ពីនេះម្ដងនេះយើងប្រើនេះឃើញទេអញ្ចឹងសួរមួយនេះយើងស្រឡាញ់អត់អូខេអញ្ចឹងបើយើងអត់ស្រឡាញ់ទេយើងចុច try again សារជាថ្មីប៉ុន្តែច្បាស់ផងណាមាន goal កាត់ term ដល់ C មក goal អូខេអញ្ចឹងវាបានប៉ុណ្្នឹងទៀតទេឃើញទេឃើញទេអញ្ចឹងសួរស្រឡាញ់ទៀតអត់អត់ស្រឡាញ់អូខេខ្ញុំធ្វើភាសាទៀត ធ្វើរហូតរហូតដល់អ្នកទាំងអស់នេះអូខេ state មួយនេះខ្ញុំយកអញ្ចឹងចាំយើងឈប់ធ្វើវាណាឃើញទេធ្វើមកឥឡូវវា random ហីវា random ឡើងដល់ level 12ឃើញទេនេះ random ឡើងដល់ level 12អាក្រោមណារបស់យើងអានេះយើងមានតែ level 8ទេអ្នកទាំងនេះឃើញទេមានតែ level 8ទេប៉ុន្តែដល់ពេលយើង random ចុះឡើងចុះឡើងឥឡូវវាឡើងដល់12ហីប៉ុន្តែទោះបីជាវាឡើងដល់12ក៏ដោយ តែបើយើងមើល state វា បូកយើងអត់ឆ្លាញ់ទេអា level 4នេះអា level 4ដែលខ្ញុំនិយាយនេះណា អាល់បា4នេះគឺរបស់ខ្ញុំអល់10អាល់បា8គឺដច300ចឹងនេះស្អាតជាងឆ្ងាយអាជាស្អាតជាងឆ្ងាយអាចានេះវាបាន12មានឡើងអាក្រោមមានឡើងអាក្រោមពិតមែនប៉ុន្តែបើខ្ញុំមើលទៅចាញ់អានេះណាបើខ្ញុំមើលទៅចាញ់អានេះប៉ុន្តែมันជាបញ្ហាឥឡូវខ្ញុំយកវាដើម្បីឧទាហរណ៍អ្នកនរគ្នាមើលអូខេខ្ញុំឆ្លាញ់ជាមួយនឹងឧទាហរណ៍ណាអូខេបន្តមកទៀតយើងបិទផ្ទាំងនេះចោលអូខេខ្ញុំចង់ random អាលើម្ដងអញ្ចឹងបើយើងចង់ random អាលើយើងមក standard នេះមក អូខេចូល10ផ្ទាំង random មកលើណាដាក់វាចូល random មកលើណាអញ្ចឹងអ្នកទាំងអស់នេះត្រូវចាំថាអាលើនេះអីគេឥឡូវខ្ញុំ skin shot វាទុកមួយសិនខ្ញុំផាសមកក្នុងកម្មវិធីនេះមួយទៀតសិនណាអញ្ចឹងវាស្រួលអ្នកទាំងអស់គ្នាមើលខ្ញុំកាត់វាអូខេអញ្ចឹងណាហ្នឹងហើយអញ្ចឹងអ្នកទាំងអស់គ្នាមើល5 2 strength អានេះអានេះ2%អញ្ចឹងដល់ពេលដែលយើង random អានេះ random អានេះណាវានឹងឡើង state លើនេះចាំមើលណាអូខេឃើញអ្នកទាំងអស់នេះអញ្ចឹងអ្នកទាំងអស់អាចធ្វើការផ្ទៀងបានខ្ញុំវាចង់ zoom វារិចណាបើថាកម្មវិធីអូនេះអូនេះនេះនេះអូខេនេះណានេះអញ្ចឹងអ្នកទាំងអស់គ្នាមើលនេះឃើញទេអញ្ចឹងអានេះអឺវាអឺអារបស់យើងចាស់នេះរបស់យើងចាស់នេះ goal 5 2% strength 2 HI 2អានេះតែ1%ទេចាថ្មីនេះ earth 7 variant rom នឹង earth 7អាដែលថាយ៉ាងនេះ4 HI 2 VAT 2ហើយអាក្រោមនេះវាដាក់ damage increase 10ឃើញទេនេះអាក្រោមនេះណៃនេះវាដាក់ damage increase 10អូខេអញ្ចឹងអានេះបើសិនកាណៃអូខេ state នេះខ្ញុំអត់ស្រឡាញ់ទៀតទេជាងខ្ញុំចង់ random ទៀតអូខេចុច try again អញ្ចឹងមកហ្នឹងហើយដូចអាមុនដែរទេ ចានេះ GM ឲ្យមកឲ្យមកដុំអានេះ GM ឲ្យមកដុំអញ្ចឹងយើង random មកអូខេបើសិនជាកណៃថាអូខេ state មួយនេះខ្ញុំឆ្លាញ់ហើយណាឧទាហរណ៍ឯណា state មួយខ្ញុំឆ្លាញ់អូខេយើងចុច add sub យកតែប៉ុណ្្នឹងមកបានហើយណាបន្ទាប់មកទៀតយើងធ្វើម៉េចយើង up level វាយើង up level វាចានេះ100 up level គ្រាន់ទេណាយើងយកចេញថែមឲ្យមកនេះ100ទៀតចេញដូចជា300ហ្នឹងទៅអូខេចឹងបាទហ្នឹងណា ហើយអានេះអាប់ម្ដងអស់4000 goal ហ្គោលតិចពេកក៏អាប់កើតដែរណាអូខេអញ្ចឹងខ្ញុំមកស្ដាំលើវា ដាក់ចូលផ្លាប់ចានេះយើងមើលដំបងលវ៉ែមួយនេះឃើញលវ៉ែទេនេះនេះលវ៉ែនេះលវ៉ែមួយណាអូខេបន្តមកទៀតយើងធ្វើការអាប់វាមកដាក់ចូលផ្លាច់អញ្ចឹងហ្វីវាគឺទា4 4000 4000 goal ហ្នឹងអញ្ចឹងអានេះ112អាប់ ចុចមកបាន98នេះបើអូខេអញ្ចឹងឃើញវាឡើងឯងឡើងដល់98ហើយអញ្ចឹង goal យើងមាន5000យើងអាចអាប់វាបានបន្តង់ទៀតអញ្ចឹងមួយតង់នេះបានតែ11ទេណាឃើញទេអញ្ចឹងពួកអា state state នេះដូរទាំងអស់អ្នកទាំងអស់នេះដល់ពេលយើងអាប់អាហ្នឹង state ដូរទាំងអស់នេះដូរបុកឡើងឲ្យយើងហ្មងអញ្ចឹងមួយតង់ទៀតអត់ goal ចាំតិចខ្ញុំយក goal សិន goal អត់គ្រប់អូខេគ្រប់ហើយដាក់ចូលផ្លាច់មកអូខេអញ្ចឹងអ្នកទាំងអស់គ្នាមើល state វាខ្ញុំបាច់ព្រីនមើលទៀតទេ file 82អនុ44អានេះ27 27ណាអាក្រោម40ជាមួយយើង អាប់បន្តទៀតណាឡើងទៅ12វាឡើងបានអូខេនេះឃើញទេ ចានោះ33 50ឃើញវាឡើងឡើងដល់កៅអញ្ចឹងមានថាអានឹងវា random ឡើងដល់ពេលយើង up level វាបុក state ឡើងកាន់តែស្អាតឲ្យយើងអញ្ចឹងមានថា level វា12លើ12អស់ហើយអញ្ចឹងអា state ក្រោមកន្លែង high ខ្មៅខ្មៅនេះនេះកន្លែងនេះនៅពេលដែលយើងពាក់ចុះ hero វានឹងឡើងខ្លួនឯងអាហ្នឹងណាវាឡើងខ្លួនឯងឲ្យយើងហើយអញ្ចឹងអូខេខ្ញុំសម្បត្តិនេះចោលចាំមើលពាក់ចុះ hero ភ្លឹបនេះឃើញវាបុកឡើងហើយអញ្ចឹង hero យើងកាន់តែ strong កាន់តែតាន់ អូខេអ្នកទាំងអស់គ្នាអញ្ចឹងនេះគឺជាអឺធាតុនីមួយៗក្នុងការបូកទៅលើ file element ហ្នឹងហើយអូខេអ្នកទាំងអស់គ្នាខ្ញុំក៏រៀនលេងគេដែរនិយាយទៅហើយខ្ញុំព្យាយាមរាវចុចមើលចុះឡើងចុះឡើងនៅពេលដែលខ្ញុំមើលហើយយល់ខ្ញុំចាប់ផ្ដើមធ្វើវីដេអូដើម្បីសូអ្នកទាំងអស់គ្នាហើយខ្ញុំជឿថាខ្ញុំក៏មិនជាច្បាស់100%ទៅលើហ្គេមមួយនេះដែរដោយសារទីមួយគឺអាចធីមវាថ្មីពេកហើយខ្ញុំព្យាយាមមើលវារហូតហ្នឹងហើយ ហើយនគរមួយនេះខ្ញុំមិនទាន់ដឹងថា GM គាត់នឹងបើក server beta នៅពេល official នៅពេលណាទេអញ្ចឹងពេលបច្ចុប្បន្នគឺជា server beta ឯងអញ្ចឹង beta ពាក្យថា beta មានសារបងអញ្ចឹងយើងអាចប្រើបានកំឡុងពេលណាមួយដែល GM ក៏ដាក់ឲ្យយើងលេងហ្នឹងហើយអូខេអញ្ចឹងចំពោះវីដេអូមានប៉ុណ្្នឹងណាហើយបើសិនជាករណីខ្ញុំមានចំណុចខ្វះខាតអីអ្នកទាំងអស់គ្នាអាចជួយធ្វើការ comment ខាងក្រោមវីដេអូដើម្បីខ្ញុំកែសម្រួលនៅថ្ងៃក្រោយទៀតអូខេអរគុណបាយបាយ